បងប្អូនជនរួមឈាមខ្មែរជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបាទសូមលើកយកនៅអត្ថបទមួយ ដែលនិពន្ធនឹងចងក្រងឡើងដោយបកាអារុហៅជនសេរី មកធ្វើការអត្ថាធិប្បាយបកស្រាយដើម្បីចែកជូនទៅដល់បងប្អូនជនរួមឈាមខ្មែរមួយចំនួន ដែលពួកគាត់ពុំបានចេះអក្សរខ្មែរនោះដូច្នេះ ការបកស្រាយរបស់ខ្ញុំបាទនេះទុកជាការជំនួសទៅក្នុងការ ទេសនាមើលនៅអក្សរសាស្ត្ររបស់ខ្មែរយើងនោះទៅវិញដូច្នេះសូមគោរពអញ្ជើញបងប្អូនជនរួមឈាមខ្មែរគ្រប់រូបមេត្តាសម្ដាប់ជាមួយទៅនឹងខ្ញុំបាទដែលមានជាបន្តបន្តដូចតទៅនេះសង្គមនេះ ត្រូវការប្រលឹងលុតដំ មិនមែនជាប្រលឹងលួងលោមឡើយប៉ុន្តែការពិតជាស្ដែងអ្វីដែលទទួលបាន នៅតែជាការលួងលោមបញ្ចោចបញ្ចាលើកដាក់អួតសរសើរមិនលីអ្វីដែលមាតុភូមិនេះបាត់បង់មកតល់ទៅនឹងពេលនេះ គឺវាច្រើនពេកហើយច្រើនរហូត តល់តែយើងដែលជាអ្នកបាត់បង់នេះចាំ លេងអស់យើងបំផ្លាញខ្លួនឯងផងហើយគេមកបំផ្លាញផងបំផ្លាញដោយមហិច្ឆតាអាត្មានិយមផងបំផ្លាញទៅដោយអនុត្តរភាពវាទីនិយមផងរອບសតវត្សនៅតែបំផ្លាញមិនអស់មិនដួលមិនស្លាប់បើទុកបីជាវាត្រូវធ្លាក់ដុនដាបថមថយត្រុតត្រោមយ៉ាងណានោះក៏ដោយ តែទាំងនេះមកពីអ្វីនោះគឺប្រលឹងគ្រប់រចនាបថគ្រប់ទម្រង់គ្រប់សិលវិធីវប្បធម៌អរិយធម៌ចំណេះជំនាញការរស់នៅចលនាផ្នត់គំនិតទស្សនៈរបស់ខ្មែរសុទ្ធតែមានប្រលឹងដូច្នេះហើយទើបខ្មែរមានសាសនាផ្ទាល់ខ្លួនមួយនោះគឺសាសនាប្រលឹងការអុធូត ធូបនេះជារចនាបថនៃសាសនាព្រលឹងតាមពិតវាជារបស់ដូនតាខ្មែរដែលមនុស្សភាគច្រើនយល់ខុសទៅជានាំគ្នាថាជាការអុជធូបគឺជាសាសនាព្រាហ្មណ៍ណានៃនោះទៅវិញព្រលឹងនេះហើយដែលជាគ្រឿងតាក់តែងគ្រប់យ៉ាងរបស់ពុទ្ធសាសខ្មែរដែលត្រូវបានសន្មតថាជាក្បួនហើយត្រូវបានលាតលាតត្រដាងទៅដោយសុភាសិតថា ខ្មែរមិនចូលក្បួនដូចនេះហើយព្រលឹងនេះហើយ ដែលធ្វើឲ្យខ្មែរនៅតែអាចរស់ត្បិតថាมันមានអ្វីស្លាប់ឡើយប្រសិនបើព្រលឹងមិនស្លាប់មានន័យថាប្រសិនក្បួនខ្នាតខ្មែរនៅតែមាន ខ្មែរនៅតែចេះចាំ ខ្មែរចេះប្រើនោះ ខ្មែរមិនស្លាប់ជានិច្ចនោះឡើយដែរ ក្រោយពីសិក្សាស្រាវជ្រាវនិងស្វែងយល់បាននៅខ្លឹមសារទាំងនេះពួកអនុត្តរភាពវាទីនិយមលេបត្របាក់យកទឹកដីរបស់ខ្មែរបំបត្តិពូជសាសន៍ខ្មែរពួកវាដឹងច្បាស់ណាស់ថាมันអាចបំផ្លាញប្រលឹងរបស់ដូនតាជាតិខ្មែរដែលមានមូលដ្ឋានគ្រឹះរាប់ពាន់ឆ្នាំបានក៏វាជំនួសទៅដោយវិធីលួងលោមបបោះអង្អែល បញ្ចើបញ្ចើសន្តំឲ្យលងលុកហើយព្យាយាមបង្វែរពងវៀងពងវុកនិងបន្សាបនៅព្រលឹងនេះទៅវិញ ដោយមិនរើសយកវិធីក្តៅកំតិចព្រលឹងឡើយត្បិតដឹងថា ពិតជាមិនអាចទៅរួចបានការសន្តំការលួងលោមការលួងលោមបានคล้ายទៅជាទម្លាប់នៃការរស់នៅរបស់មនុស្សខ្មែរនេះចំនួននេះទៅហើយ ពួកគេមិនអាចទទួលយកបាននៅសំបីតែជាការពិតរបស់ខ្លួន ហើយរឹតតែព្យាយាមតតចោលនៅមេគារបស់ដូនតាដើម្បីភាពអាត្មានិយមរបស់ខ្លួន។ការលុតដំ ប្រលឹង បានคล้ายទៅជាសត្រូវនៅក្នុងភ្នត់គំនិតហើយត្រូវ បានជំនួសទៅដោយ ការលួងលោម ប្រលឹង ដែលដើរស្របទៅនឹងយុទ្ធសាស្ត្រនៃការចង់បាន របស់ពពួកអនុត្តរភាពវាទីនិយមតែម្ដង។ ដាវដេមុតអាចប្រើការបាន វារមែងត្រូវតែឆ្លងកាត់កម្ដៅភ្លើងដ៏សែនក្តៅខ្លាំងការលុតដំដ៏ស្វិតស្វាញនិងយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមជាប់ជានិច្ចហេតុផលនេះវាជាសច្ចភាពណាស់ទៅហើយប៉ុន្តែមនុស្សខ្មែរនៅតែជ្រើសយកការលៀងទឹកជូតសម្អាតបបោះអង្អែលមកជំនួសទៅវិញ។ ខ្ញុំចង់ឲ្យមានការលុតដំប្រលឹងមិនចង់ឲ្យប្រលឹងត្រូវបានលួងលោមនោះឡើយបើប្រលឹងខ្វះការលុតដំតុនគ្រាយច្បាស់ណាស់ពូជសាសមួយនេះនឹងត្រូវបាត់បង់នៅថ្ងៃណាមួយនោះជាក់ជាមិនខានឡើយអបរាជគ្មាននគរ